ហេហេបទចម្រៀងអបនេះសូមផ្ញើជូនមនុស្សដែលខ្ញុំស្រឡាញ់ហើយក៏ជាមនុស្សដែលខ្ញុំស្អប់បំផុតស្នេហ៍មួយនេះគួរបន្តធ្វើអីទៀតស្នេហ៍ចោមសៀតស្នេហ៍អិនបានការពីតែស្លាប់ព្រោះតែរឿងស្នេហា សែនឈឺផ្សាព្រោះតែពាប់ចិនគេគេចង់ទៅណាគេចង់ទៅផ្សារហើយមកទុនលេ អូនទៅបានទេអូនថាប្រញាប់ បងត្រូវមកឆាប់ បងស្ដាប់បានទេប្រយ័ត្នអូនទៅជាមួយគេ មិនហ៊ានប្រកែកខ្លៃអូនសុំបែកតែចិត្តអល់ឯងព្រោះតែបងនេះមិនគុំទេអូនឯងដឹងអត់ថាពេលនោះបងរវល់ប៉ុណ្ណា តែដើម្បីអូនបងសុខចិត្តទៅទួងយ៉ាងណាក៏បើជីវ៉ាអូន នស្រែកប្រាប់អូនថាមិនប្លែកស្នេហ៍គឺចឹងស្នេហ៍បែបនឹងមានអីចម្លែកវាមានសើចមានដឹងភ្នែកទៅហៅថាស្នេហ៍អូននិយាយធូរស្ដាប់ឲ្យយូរព្រោះតែមាសមេក្នុងមួយខែតើអូនដឹងទេបងដងកាងារស្ទើរតែ3ដងក្នុងពេលមួយខែព្រោះតែចង់ឲ្យស្នេហ៍ថិនទេ ចំឡើងឲ្យមកដល់ទៅយើងបែកគ្នាទៅស្នេហ៍មួយនេះគួរបន្តធ្វើអីទៀតស្នេហ៍ចោមសៀតស្នេហ៍អិនបានការ ពីតែស្លាប់ព្រោះតែរឿងស្នេហាសែនឈឺផ្សាព្រោះតែគាត់ចិនគេគេចង់ទៅណាគេចង់ទៅផ្សារហើយមកទុនលេបងអាចជូនអូនទៅបានទេ អូនថាប្រញាប់ បងត្រូវមកឆាប់បងស្ដាប់បានទេប្រយ័ត្នអូនទៅជាមួយគេ មិនហ៊ានប្រកែកខ្លៃអូនសុំបែកតែចិត្តអល់ឯងព្រោះតែបងនេះមិនគុំ